ថ្ងៃនេះមកជួបជាមួយខ្ញុំតារ៉ូក្នុង Facebook បាទថ្ងៃនេះខ្ញុំមកនិយាយរឿងហ៊ុនសែនជាពិសេសមន្ត្រីរបបលោកហ៊ុនសែនម្ដងបាទខ្ញុំឃើញមន្ត្រី នៅក្នុងរបបលោកហ៊ុនសែនជាសិតតែជាមន្ត្រីដែល មិនចេះអីបដ ாய் លងងបាទ មិនដឹងខ្យល់ឃើញហើយគួរឲ្យអស់សំណើចបងប្អូនចឹងហើយខ្ញុំចេញមកនិយាយបន្តិចទៅចោះបាទហើយក៏ដូចជាការធ្វើការបកស្រាយជូនដល់មន្ត្រីរបស់លោកហ៊ុនសែនឲ្យពួកគាត់រៀនស្វែងយល់អំពីទូនីតិរបស់ខ្លួនបាទក្នុងនាមជាទូនីតិ ក្នុងនាមជារដ្ឋមន្ត្រីឬក៏ជាមន្ត្រីពាក់ព័ន្ធទៅតាមស្ថាប័នផ្សេងៗហើយខ្ញុំនឹងធ្វើការបកស្រាយតាមคลิปវីដេអូដែលមន្ត្រី របស់លោកហ៊ុនសែនបានឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន VOA បាទខ្ញុំមានវីដេអូដើម្បីនឹងធ្វើការចាក់ផ្សាយ ដើម្បីឲ្យបងប្អូនជនជាតិខ្មែរយើងគាត់បានស្ដាប់សារសំឡេងរបស់មន្ត្រីលោកហ៊ុនសែនបាទពោះសារសំឡេងនេះបើបងប្អូនបានស្ដាប់ហើយបងប្អូន គួរឲ្យសើចខ្ញុំបាន ធ្វើការផុសនិងសៀប្រហែលជារយៈ2ថ្ងៃទៅហើយក៏ប៉ុន្តែខ្ញុំអត់មានពេលវេលា នៅក្នុងការ live អញ្ចឹងថ្ងៃនេះខ្ញុំក៏មានឱកាសបាទខ្លះខ្លះ ដើម្បីមកនិយាយឬការបកស្រាយបាទចំណានស្មោះបាទបងចូលមើលឆាតខ្ញុំផង បាទចំណានស្មោះបាទចាំមើលខ្ញុំចូលមើលបាទប៉ុន្តែបើសិនតែមាន friend ជាមួយគ្នាខ្ញុំអាចមើលឃើញបើសិនអត់មាន friend ខ្ញុំមើលអត់ឃើញបាទចាំមើលខ្ញុំមានឆែកមានរបបមួយទៀតចាំមើលខ្ញុំចូលឆែកមើលនៅក្នុងឆាតបាទប៉ុន្តែលើក្នុងពេលនេះ ខ្ញុំសូមលើកយកពីអត្ថបទរបស់មន្ត្រីលោកហ៊ុនសែនក៏ដូចជាលោកហ៊ុនសែនក្តីជាវីដេអូឃ្លីបដើម្បីមកចាក់ផ្សាយជូនដល់បងប្អូនពលរដ្ឋខ្មែរ បាទជូនដល់ពលរដ្ឋខ្មែរដើម្បីឲ្យបងប្អូននឹងគាត់ទទួលបានជ្រាបបាទតើមន្ត្រីរបស់លោកហ៊ុនសែនគាត់ធ្វើការគោរពទៅតាមទូនីតិរបស់ពួកគាត់ទេឬមួយគាត់ធ្វើការ តាមក្រមបពុះគាត់មិនបានយកច្បាប់ដើម្បីមកអនុវត្តនៅជាទូនីតិឬជាស្ថាប័នរបស់ខ្លួនបាទមើលអីឡូវបងនឹងដឹងបាទមិនអីទេបាទហើយខ្ញុំលើតែជាប់ live ខ្ញុំអត់អាចវិលត្រឡប់ទៅមើលឆាតវិញបានទេបាទបើខ្ញុំជាប់ live ខ្ញុំទៅ live ឲ្យចប់ហើយខ្ញុំនឹងចូលទៅមើលឆាត ហើយបងប្អូនណាគាត់អាចមានព័ត៌មានអីសំខាន់សំខាន់គាត់អាចឆាតមកតាមឆាតរបស់ខ្ញុំក៏បានដែរឬមួយបងប្អូនមានព័ត៌មានអីដែលបងប្អូនមិនអាចនឹងយកទៅខុសឬសៀទៅតាមបណ្ដាញសង្គម Facebook ដោយមានការភ័យខ្លាចដោយរបបលោកហ៊ុនសែនមានការគម្រាមកំហែង បងប្អូនអាចបញ្ជូនព័ត៌មានមកដល់ខ្ញុំខ្ញុំនឹងធ្វើការផុសដើម្បីផ្សព្វផ្សាយដើម្បីឲ្យមហាជនខ្មែរយើងទទួលបានដឹង បាទបានលឺអំពីបញ្ហាហ្នឹងហើយខ្ញុំថ្ងៃហ្នឹងខ្ញុំសៀសិនបាទខ្ញុំសៀរួចខ្ញុំនឹងចាក់វីដេអូឲ្យបងប្អូនជនជាតិខ្មែរយើងនឹងគាត់បានឃើញពីមន្ត្រីរបបលោកហ៊ុនសែនបាទហើយគាត់បានឃើញថាតើក្នុងនាមគាត់ជាមន្ត្រីឬក៏រដ្ឋមន្ត្រី គ្រប់គ្រងនៃស្ថាប័នហ្នឹងគាត់ បានធ្វើការនេះឬក៏អនុវត្តឲ្យខ្លះ ហើយគាត់ស្គាល់អំពីទូរនីតិរបស់គាត់ដែរទេ ជាលើកដំបូងខ្ញុំសូមលើកយកពីអឺលោកអោបចិនទៀនបាទដែលជា ស្ថាប័នប្រចាំអង្គើពួករលួយ ឬក៏ជារដ្ឋមន្ត្រីប្រចាំអង្គើពួករលួយ ខ្ញុំនឹងលើកយកចំណុចហ្នឹងដើម្បីមកចាក់ផ្សាយជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើងបាទ ប៉ុន្តែនេះខ្ញុំឡើយតែជាប់សារជាប់សៀខ្លួនឯងតោះបាទពុះជឿជាក់ថាបងប្អូនមិនហ៊ានសៀទេបាទបងប្អូនប្រជាពលរដ្ឋខ្មែរមិនហ៊ានសៀរឿងតែពាក់ព័ន្ធនឹងសង្គមគឺបងប្អូនប្រជាពលរដ្ឋគាត់មិនហ៊ានសៀអញ្ចឹងហើយខ្ញុំសៀខ្លួនឯងទៅចោះបាទណាអឺសម្រាប់ការសម្រាប់ការបាទសួស្តីបងបាទសួស្តីដូចគ្នាសម្រាប់ការបាទអញ្ចឹងជាលើកដំបូងនេះខ្ញុំនឹងធ្វើការចាក់ផ្សាយ លោកអោកជំទាន បាទពូត្រឹលបាទជំរាបសួរបាទកំពុងតែចូលមើលបាទជំរាបសួរខ្ញុំនឹងធ្វើការចាក់ផ្សាយនៅវីដេអូរបស់មន្ត្រីគណៈបព្វជិជនមួយ ដែលមានតួនាទីជារដ្ឋមន្ត្រី ប្រចាំអង្គើពុករលួយឬយើងហៅ ថាជាស្ថាប័នប្រចាំអង្គើពុករលួយ បាទជំរាបសួរបងស្រីពៅបាទជំរាបសួរនៅហើយបងប្អូនទាំងអស់គ្នាប្រហែលជាបានឮបានឃើញហើយព័ត៌មាននេះបាទបាទឈ្មោះអីបងឈ្មោះហេងរស្មីខលពីវិទ្យុ VOA អៃដាំបាទបាទអៃដាំសូមមានប្រសាសន៍បន្តិចមើលតេតិនទៅនឹង ការចាប់ប្រកាន់សម្ដេចនាយកផ្ដល់លុយ1លានដុល្លារដល់កញ្ញាធីសវណ្ណថាតើអង្គភាពចាំពើពឹកលុយមានការស៊ើបអង្កេតទេរឿងនេះបាទ លោកចោលប្រាប់ខ្ញុំសិនមេត្រាម៉ាដែលលោកគួរនាំសំណួរលោកមកកាន់អង្គភាពឆ្នាំ11បាទបាទតើខ្ញុំសូមកាត់ទៅដល់លោកអោបជំទានបន្តិចបាទជំរាបសួរសេរីភាពឯកជនម្ចាស់បងអូនជំរាបសួរបាទត្រង់នេះខ្ញុំសូមកាត់ទៅលោកអោបជំទានដែលគាត់បានសួរទៅនឹងលោកហេរស្មីដែលជាអឺបុគ្គលិកវិទ្យុ VOA បាទ ដែលសួរថាយកនៅមេត្រាណាមកសួរខ្ញុំដែលជារដ្ឋមន្ត្រីឬក៏ជា ស្ថាប័នក្រសួងប្រចាំអំពើពុករលួយបាទខ្ញុំសូមសួរទៅអោបយំទៀនចំពោះបញ្ហាអ្នកសារព័ត៌មានគឺពួកគាត់ មានទូនីតិសម្រាប់អឺសួរទៅដល់មន្ត្រីដែលពាក់ព័ន្ធចំពោះបញ្ហានឹងដូចជា លោកអោបយំទៀនគឺជាមន្ត្រីដែល ធ្វើការស៊ើបអង្កេតនៃអំពើពុករលួយរបស់មន្ត្រីនៃជួររដ្ឋាភិបាលបាទអញ្ចឹងនៅក្នុងអ្នកសារព័ត៌មានគាត់មានសិទ្ធិដើម្បីនៅក្នុងការចោះវិរៈព័ត៌មានដើម្បីបង្ហាញជូនដល់បងប្អូនប្រជាពលរដ្ឋថាអ្វីដែលជាការពិតឬមិនជាការពិតគឺមន្ត្រីដែលពាក់ព័ន្ធទាំងឡាយហ្នឹងគាត់ត្រូវធ្វើការបកស្រាយឬធ្វើការផ្ដល់ជាព័ត៌មានដល់ អ្នកសាព័ត៌មានពលអ្នកសាព័ត៌មានវាគឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងឲ្យបងប្អូនប្រជាពលរដ្ឋគាត់ទទួលបានដឹងបានឮអញ្ចឹងហើយ សំណួររបស់លោកហេងរស្មី ដែលជាប៉ុស្តិ៍វិទ្យុ VOA គាត់បានសួរទៅលោកអោបជំទានដែលជាអឺគេហៅថាអង្គភាពប្រឆាំងអំពើពុករលួយនឹងសួរអំពីបញ្ហាការចោតប្រកាន់ទៅលើកញ្ញាធីសវណ្ថាដែលលោកហ៊ុនសែនបានផ្ដល់ លុយចំនួន1លានដុល្លារឲ្យស៊ីសវណ្ណថាតើលោកអបជំទានដែលជាដែលជាស្ថាប័នប្រចាំនៅអំពើពុករលួយមានការស៊ើបអង្កេតអីឬទេហើយលោកអបជំទានហ្នឹងក៏បានឆ្លើយទៅលោកហេរស្មីវិញថាយកនៅមាត្រាទីប្រមាណដើម្បីមកស៊ូទៅដល់លោកអបជំទានហ្នឹងបាទអញ្ចឹងខ្ញុំប្រាប់ទៅដល់អបជំទានបាទនៅក្នុងការស៊ូហ្នឹងវាអត់ចាំបាច់ទៅលើនៅក្នុងមាត្រាណាឬក៏ជាច្បាប់ណាដែរ បាទពួកក្នុងនាមយើងមានទូនីតិជារដ្ឋមន្ត្រីឬក៏ជាស្ថាប័នប្រឆាំងនៃអំពើពុករលួយយើងត្រូវតែឆ្លើយថាខ្ញុំនឹងយក នៅសំណុំរឿងទាំងអស់ហ្នឹងដើម្បី ធ្វើការស៊ើបអង្កេតឬតាមដានដើម្បីទទួលបានផុសតាងហើយហើយខ្ញុំនឹងកាត់ចាត់វិធានការទៅតាមផ្លូវច្បាប់ដែលរដ្ឋធម្មនុញ្ញរបស់ ប្រជារាស្ត្រកម្ពុជាបាន កំណត់ឲ្យ ស្ថាប័នធ្វើការអនុវត្ត។ បាទយើងស្ដាប់បន្តទៅទៀតបងប្អូនទាំងអស់គ្នាយើងស្ដាប់អបជំទាវបន្តទៅទៀតបាទប៉ុន្តែខ្ញុំចង់ជំរាបសួរថាតើថាអង្គភាពមានវិធានការក្នុងការសង្កេតដែរហើយក៏ខ្ញុំខ្ញុំថាម្ចាស់ចំនួនគួរតែប្រាប់ឲ្យខ្ញុំដឹងថាតើដែលមានត្រាប្រមាណដែលគួរឲ្យលោកដេកយសពមកសួរខ្ញុំពីរឿងហ្នឹងបាទបាទចឹងបានន័យថាអង្គភាពឆាងអំពើពុកលួយគ្មានវិធានការក្នុងការស៊ើបអង្កេតរឿងនេះទេឬខ្ញុំមិន អត់មានមកប្រៀបធៀបអីផ្សេងទេលោកវិជាជីវៈប្រកែកខ្ញុំក៏មានវិជាជីវៈរបស់ខ្ញុំដែរអឺសំទោសអាយដាមខ្ញុំអត់មានទូនាទីក្នុងការឆ្លើយសំណួរទេខ្ញុំមានទូនាទីក្នុងការសួរសំណួរអាយដាមខ្ញុំសួរថាតើអាយដាមស៊ើបអង្កេតរឿងនឹងអត់ក៏មិនឆ្លើយដែរអូនមិនអាចចាប់ចម្រិតខ្ញុំមើលតែខ្ញុំជាចំណាក់ខ្មៅរបស់អូនទេបាទអញ្ចឹងបានន័យថាអង្គបាទចំណុចតรงនេះខ្ញុំក៏សូមឆ្លើយតបទៅលោកអបយមទៀនដែរបាទ ក្នុងនាមយើងជាមន្ត្រីពាក់ព័ន្ធនៅបញ្ហាទាំងអស់ហ្នឹងឬជាការចោតប្រកាន់ឬមិនមែនជាការចោតប្រកាន់ក្តី បាទអប់យំទានជំសំណួររបស់អ្នកសារព័ត៌មានមិនមែនជាការចាប់ចម្រិតទេអ្វីដែលគាត់សួរទៅដើម្បីចង់បានចម្លើយឬការបំភ្លឺពី ស្ថាប័នដែលពាក់ព័ន្ធចំណុចទាំងអស់ហ្នឹង អានឹងខ្ញុំសូមផ្ដាំផ្ញើទៅដល់លោកអប់ជំទានឲ្យលោកអប់ជំទាននឹងធ្វើការសិក្សាបាទធ្វើការសិក្សាឡើងសាជាថ្មីវិញចំពោះបញ្ហាសំណួរនឹងអត់មានសួរថាបាទអឺអ្នកសារព័ត៌មាននឹងគាត់យកចំណុចអ្វីដើម្បីមកសួរអ្នកសារព័ត៌មានចឹងទេក្នុងនាមយើងដែលជាមន្ត្រីដែលពាក់ព័ន្ធចំពោះបញ្ហាហ្នឹងយើងត្រូវឆ្លើយទោះបីយើងឆ្លើយមិនឆ្លើយគឺយើងមិនអាច ចោតប្រកាន់ទៅអ្នកសារព័ត៌មានថាជាការចាប់ចម្រិតនោះដែរបាទជាការចាប់ចម្រិតនោះដែរអ្នកសារព័ត៌មានគឺសួរទៅតាមវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានដើម្បីពាក់ព័ន្ធចំពោះបញ្ហាការអំពើពុករលួយរបស់មន្ត្រីគណៈបព្វជិជនបើយើងនិយាយទៅចង់សួរថាលោកហ៊ុនសែនហ្នឹងគឺមានការពុករលួយយកលុយទៅសូកប៉ាន់ឬយកលុយទៅទិញក្បាលនេះក្បាលនោះគឺឯអាដាម អោបជំទានបាទដូចជាប្រធាននៃប្រឆាំងអំពើពុករលួយហ្នឹងអឺយើងត្រូវតែធ្វើការឆ្លើយទោះបីយើងមិនហ៊ានធ្វើការស៊ើបអង្កេតឬមិនហ៊ានធ្វើការកាត់ក្តីចំពោះបញ្ហានឹងក៏ដោយយើងក៏ត្រូវតែការឆ្លើយដែរឬខ្ញុំគ្មានលទ្ធភាពនៅក្នុងការស៊ើបអង្កេតរឿងក្តីនឹងទេព្រោះរឿងក្តីនេះវាជារឿងក្តីរបស់នាយករដ្ឋមន្ត្រីដែលមានការពាក់ព័ន្ធអញ្ចឹងបញ្ជាក់ឲ្យឃើញថា អ្វីដែលអបជំទានមិនហ៊ានការឆ្លើយនឹងអ្នកសារព័ត៌មានលោកហេងរស្មីដែលជាបុគ្គលិកប៉ុស្តិ៍វិទ្យុ VOA ហ្នឹងបញ្ជាក់ថាលោកអបជំទានក៏ទទួលបានដឹងឮដែរថាវាជាការពិតដូច្នេះលោកអបជំទានគាត់អត់មានអំណាចនៅក្នុងការត្រួតពិនិត្យទៅដល់នាយករដ្ឋមន្ត្រីទេព្រោះខ្លាចនាយករដ្ឋមន្ត្រីហ្នឹងដកក្បាលចោលប៉ុន្តែអ្វីដែលខ្ញុំប្រាប់ទៅដល់អបជំទានជាពិសេស គឺយើងមាន ស្ថាប័នរបស់រដ្ឋស្ថាប័នប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នរបស់រដ្ឋទោះបីនាយករដ្ឋមន្ត្រីក្តី ឬក៏អោនាយករដ្ឋមន្ត្រីក្តីយើងមានសិទ្ធិមាន ទូនាទីនៅក្នុងការ ធ្វើការត្រួតពិនិត្យទៅលើជនណាដែលមានការប្រើអំពើពុករលួយកេងប្រវ័ញ្ចផល ប្រយោជន៍ជាតិធ្វើឲ្យជាតិនឹងបាត់បង់ផលប្រយោជន៍ធ្វើឲ្យជាតិនឹងរលៃខ្ជិតខ្ជាយយើង ក្នុងនាមយើងជាស្ថាប័នប្រចាំអពើពួករលួយយើងត្រូវតែមានសិទ្ធិធ្វើការស៊ើបអង្កេតប្រសិនបើបញ្ហាហ្នឹងវាជាការពិតក្នុងនាមយើងដែលជាអឺស្ថាប័នប្រចាំអពើពួករលួយយើងមានសិទ្ធិដើម្បីកោះហៅអឺជនដែលពាក់ព័ន្ធហ្នឹងមកធ្វើការបាទដោះស្រាយទៅតាមនីតិវិធីរបស់ច្បាប់រដ្ឋបាទស្ដាប់លោកអោកយុនទៀនបន្តទៀតបាទក្នុងនាមជារដ្ឋមន្ត្រី ប្រឆាំងអំពើពុករលួយនៃប្រជាជាតិកម្ពុជាប្រឆាំងអំពើពុករលួយគ្មានវិធានការក្នុងការស៊ើបអង្កេតឬមិនខ្ញុំយកចម្លើយពីខ្ញុំឬអូនសួរសំណួរមកខ្ញុំបាទអាយដាមបើអាយដាមឆ្លើយបានគួរតែឆ្លើយបើដាក់ឆ្លើយមិនបានអាយដាមគួរតែឆ្លើយបានឆ្លើយហើយមិនមែនខ្ញុំឆ្លើយមិនបានទេប៉ុន្តែអូនឯងចង់ឲ្យខ្ញុំឆ្លើយតាមមាត់អូនឯងអូនឯងឆ្លើយខ្លួនឯងដល់ជាងប្រើរូបភាពមកមកយកធ្វើការចាក់តងជូនមកខ្ញុំដើម្បីបំពេញ តែខាងហិចតាបងឯងប៉ុន្តែមូលហេតុអីបានជាអាយដាមមានចម្លើយបែបនេះមូលហេតុខ្ញុំមិនគួរមិនគួរថាមើលឃើញអ្នកកសែតមួយដែលមានវិជ្ជាជីវៈស្លាប់បានសារគាត់មួយមួយដែលល្បីល្បាញបែរជាធ្វើអ្វីតាមទំនឹងចិត្តអត់គិតអំពីគិតរបស់មនុស្សអត់គិតអំពីច្បាប់អត់គិតអំពីអ្វីគិតតែពីនយោបាយរបស់ខ្លួនបាទអឺចូលឲ្យមិនទៅគួរអ្នកផ្សេងទៀតទៅអាយដាមចំណុចណាដែលដែលមានប្រសាសន៍ចោតប្រកាន់យ៉ាងដូចនេះ អូនអូនអូនមិនមិនយកចំនួនទៅសួរអ្នកផ្សេងទៀតមកសួរអូនចាហេតុអីបាទអាចំណុចនេះខ្ញុំក៏សូមកាត់ទៅដល់អីអាដាមអោបជំទានដែរបាទសំណួរនេះលោកអោបជំទានដេញទៅដល់លោកហេងរស្មីនឹងឲ្យទៅសួរអ្នកផ្សេងហើយខ្ញុំសូមប្រាប់ទៅដល់អោបជំទានជាពិសេសបាទអោបជំទានស្ដាប់ឲ្យបានច្បាស់សំណួរនេះគឺពាក់ព័ន្ធទៅនឹងស្ថាប័នរបស់លោកបាទ ស្ថាប័នរបស់លោកគឺជា ស្ថាប័នប្រឆាំងអំពើពុករលួយ អញ្ចឹងសំណួរហ្នឹងគឺជាសំណួរដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនៃទូនីតិតំណែងរបស់លោក ហើយលោកដេញឲ្យលោកហេរស្មី ទៅស៊ូអ្នកដតីមិនលោកជាអ្នកទទួលការខុសត្រូវនៃទូនីតិនិងមុខតំណែងនៃ អង្គភាពប្រឆាំងអំពើពុករលួយបែរជាលោកបណ្ដេញឲ្យលោកហេរស្មី ទៅស៊ូអ្នកផ្សេងអញ្ចឹងបញ្ជាក់ឲ្យឃើញថា លោកនឹង គឺគ្មានលទ្ធភាព នៅក្នុងការធ្វើការស៊ើបអង្កេតបាទអត់មានលទ្ធភាពនៅក្នុងការធ្វើការស៊ើបអង្កេតព្រោះសំណួរដែលលោកហេរស្មីបានដាក់ការស៊ូទៅលើលោកអោជំទានវាគឺជាសំណួរដែលពាក់ព័ន្ធទៅនឹងទូនីតិឬជានឹងមុខតំណែង ដែលលោកកាន់ជាមន្ត្រី មួយប្រឆាំងអំពើពុករលួយអញ្ចឹងលោកបណ្ដេញឲ្យទៅស៊ូអ្នកផ្សេងវាមិនបាទលោកត្រូវឆ្លើយណាពោះសំណួរហ្នឹងវាបានពាក់ព័ន្ធទៅនឹងតំណែងនឹងទូនីតិនៃការគ្រប់គ្រងរបស់លោក ដែលលោកមានឈ្មោះថាជារដ្ឋមន្ត្រីឬជាស្ថាប័នប្រឆាំងនៃអំពើពុករលួយ បាទហើយបងប្អូនអរគ្នាស្ដាប់បន្តទៅទៀតបាទ10នាទីចុះ គាត់ដេញឲ្យលាក់ស្មៃឲ្យទៅស៊ូអាយដំចំណុចណាដែលដែលមានប្រសាសន៍ចោតប្រកាន់យ៉ាងដូចនេះអូនអូនអូនមិនមិនយកចំនួនទៅសួនអ្នកផ្សេងទៀតមិនសួរអូនចេះហេតុអីអាយដាំក៏អាយដាំទូនីតិអង្គភាពឆាងអំពើពុកលួយមានទូនីតិក្នុងការធ្វើកិច្ចហ្នឹងខ្ញុំសួរអូនឯងមូលហេតុអីបានអូនឯងថាគួរបងឯចំនួនហ្នឹងមកអង្គភាពឆាងពុកលួយអូនមិនក៏មិនឆ្លើយពួកពួកអូនអូនមានមានមានហៅថាកម្មវិធីនយោបាយបងអូនប៉ុន្តែអាយដាំអត់ដូចអត់ ខ្ញុំអត់ចង់មានប្រសាសន៍អីក្រៅពីរង្វង់អ្វីដែលជាទូនីតិរបស់ខ្ញុំឯងខ្ញុំខ្លួនឯងលោកមានប្រសាសន៍ណានេះនេះជាវិជ្ជាជីវៈរបស់អ្នកតាគាត់មានតែក្នុងខ្លួនភូមិជាអ្នកណាក៏ខ្ញុំខ្លួនឯងខ្ញុំនិយាយនិយាយថាខ្ញុំមានប្រសាសន៍ផងខ្ញុំខ្ញុំខ្ញុំនិយាយនេះអត់មានអីពាក់ព័ន្ធអីជឿក្រៅពីវិជ្ជាជីវៈរបស់ខ្ញុំឯដំកុំបង្វែរសំណួរអីទៅទៅឆ្ងាយពីរឿងហ្នឹងឯងតាមមិនព្រមទទួលស្គាល់ពីអូនឯងអូនឯងយល់ថាខ្ញុំនិយាយគឺអារម្មណ៍របស់ខ្ញុំអារម្មណ៍នេះវាឆ្លុះមិនចាំងឲ្យអូន ថាអ្វីដែលអូនយល់អូនអូនធ្វើមកលើអូនធ្វើមកលើគឺអារម្មណ៍ចឹងខ្ញុំគិតទៅចង់ឲ្យអូនចឹងអាយដាមមិនមែននិយាយអីតាមថាអូនទំនាញចិត្តណាអូនអីមិនគ្រប់គ្រងផែនដីនេះសំទោសអាយដាមអាយដាមធ្វើការរាល់ថ្ងៃធ្វើការតាមអារម្មណ៍ឬក៏ធ្វើការតាមច្បាប់ខ្ញុំធ្វើការតាមច្បាប់ប៉ុណ្ណេះនៅពេលដែលគេចាក់មកខ្ញុំខ្ញុំមានអារម្មណ៍ខ្ញុំបង្ហាញអារម្មណ៍ទៅវិញបងអូនឯងចង់ឲ្យខ្ញុំយកច្បាប់ទៅលេងអូនឯងវិញក៏បាន អាយដាមមានមានច្បាប់អីទៅពេលដែលខ្ញុំសួរធ្វើខុសអញ្ចឹងហើយអាយដាមថានឹងមានច្បាប់លេងអីលេងច្បាប់យ៉ាងម៉េចដែរទៀតអីអូនអូនប្លន់ខ្ញុំអាយដាមនៅចំណុចនេះដែលថាប្លន់ទៀតបាទអូនឯងកំពុងប្លន់ហ្នឹងកំពុងជុំខ្ញុំឲ្យឆ្លើយហេតុអីខ្ញុំឆ្លើយអូនឯងហូនឯងនៅមិនព្រមទទួលយកអាយដាមសុំទោសប្លន់នៅចំណុចណាហើយជុំនៅចំណុចណាអាយដាមសុំទោសអូនអូនកំពុងតែជុំអូនឯងទូរស័ព្ទហ្នឹងអូនឯងទូរស័ព្ទទៅអ្នកផ្សេងហើយទូរស័ព្ទមកខ្ញុំទូរស័ព្ទអូនឯងជុំមកខ្ញុំហើយទូរស័ព្ទអូនឯងជុំទៅអ្នកណា សេអាវុធអូនឯងស្រាប់ចាំបាច់គ្រប់លឿនហើយចង់ពេចអូនឯងស្លាប់គេមានតិចណាបាទអឺសុំសុំទោសជួយឲ្យដំបកស្រាយចំណុចនេះមើលយ៉ាងម៉េចទេទៀតខ្ញុំអត់សូវយល់ចំណុចហ្នឹងបាទបងអូនមិនយល់អូនគិតថាធ្វើអីនឹងទូអូនឯងចាស់អញ្ចឹងអាយដាមអាចសរុបលទ្ធផលមកវិញទេអាចបញ្ជាក់ឡើងវិញមើលមើលការសន្ទនាមកប្រើនេះតើអាយដាមគិតថាយ៉ាងម៉េចដែរខ្ញុំគិតហើយខ្ញុំបានឆ្លើយជូនអូនហើយអូនអូននេះមានចេតនានយោបាយចង់ប្រើប្រាស់ ការតាក់ទងទូរស័ព្ទរបស់ខ្ញុំដើម្បីបំពេញកំណត់អាក្រក់អូដៃក្នុងការផ្សព្វផ្សាយព័ត៌មានបន្តបាទអាដាមសំទូបញ្ជាក់ពីកំណត់អាក្រក់នោះយ៉ាងម៉េចអាដាមអូនអីអូនអីទៅមើលអូនអីផ្សាយទៅផ្សាយយ៉ាងម៉េចអាដាមផ្សាយអីអូនអីមិនទាន់ផ្សាយឲ្យខ្ញុំជាអូនអីមុនចឹងអរគុណណាអាដាមនៅផ្សាយមិនទាន់មានចម្លើយដល់មកដល់សូមស្រឡាញ់ជាតិផងខ្ញុំជួអូនខ្មែរមិនមែនអូនអីស៊ីប្រាក់ខែបរទេសអូនអីគិតថាត្រូវតែបរទេសទាំងអស់ហ្នឹង អរគុណអាយដាមដែលបានណែនាំឲ្យខ្ញុំស្រឡាញ់ជាតិបាទអរគុណច្រើនចំពោះលោកអោកយំទៀតដែលណែនាំឲ្យស្រឡាញ់ជាតិក៏ប៉ុន្តែនៅក្នុងនាមអាយអាដាមដែលជាស្ថាប័នរដ្ឋទាំងមូលដែលលោកអាយអាដាមគ្រប់គ្រងស្ថាប័នរដ្ឋដែលមានឈ្មោះថាប្រឆាំងអំពើពុករលួយបែរជាអាយអាដាមនឹងអត់ធ្វើការស៊ើបអង្កេតនៅការបត់ចោតប្រកាន់ដែល អឺគេចោតប្រកាន់ទៅលើលោកលោកនាងធីសវណ្ណថាដែលលោកហ៊ុនសែនបានផ្ដល់លុយចំនួន1លានដុល្លារសហរដ្ឋអាមេរិកឲ្យធីសវណ្ណថាហ្នឹងបែរជាឯអាដាមហ្នឹងគាត់អត់ធ្វើការស៊ើបអង្កេតឬធ្វើការត្រួតពិនិត្យដើម្បីឲ្យបានជាលក្ខបែរជាឯអាដាមហ្នឹងគាត់ចោតប្រកាន់មកថាឲ្យអ្នកសារព័ត៌មានហ្នឹងធ្វើព័ត៌មានឲ្យមានវិជ្ជាជីវៈដើម្បីស្រឡាញ់ប្រទេសជាតិ ផងបាទឲ្យរឿងចំពោះបញ្ហាការស្រឡាញ់ប្រទេសជាតិនឹងហើយដែលអ្នកសារព័ត៌មានដែលជាកញ្ចក់សម្រាប់ឆ្លោះបញ្ចាំងនៃអង្គើពុករលួយឬជាអង្គើអវិជ្ជមានរបស់រដ្ឋាភិបាលឬជាវិជ្ជមានរបស់រដ្ឋាភិបាលដើម្បីឆ្លោះបញ្ចាំងឲ្យបងប្អូនប្រជាពលរដ្ឋគាត់ទទួលបានព័ត៌មានហើយគាត់ទទួលឃើញថាទង្វើទាំងអស់ហ្នឹង ជាទង្វើដែលពលរដ្ឋអាចទទួលយកបាននោះទេអញ្ចឹងសំខាន់បំផុតការដែលឯកអាដាមអោបជំទានដែលជាស្ថាប័នប្រឆាំងអំពើពុករលួយទាំងមូលបែជាឯកអាដាមនិយាយថាការស្រឡាញ់ជាតិពាក្យថាការស្រឡាញ់ជាតិលុះត្រាណាឯកអាដាមនឹងត្រូវតែ ធ្វើការស៊ើបអង្កេតនៃទង្វើឬអំពើពុករលួយទាំងឡាយណា ដែលកើតឡើង ចំពោះប្រទេសកម្ពុជា មិនថានាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីនៃរដាប់ណានោះទេឲ្យតែមានការប្រើអំពើពុករលួយ ធ្វើឲ្យបាត់បង់ផល ប្រយោជន៍ជាតិឬប៉ះពាល់ដល់ផលប្រយោជន៍ជាតិឯអាដាមអប់ជំទានដែលជា ស្ថាប័នប្រឆាំងអំពើពុករលួយ ត្រូវតែធ្វើការ ត្រួតពិនិត្យឬធ្វើការស៊ើបអង្កេតដើម្បីអឺ ឲ្យបានឃើញអំពីបញ្ហាហ្នឹងតើវាជាការពិតឬគ្រាន់តែជាការចោតប្រកាន់ដោយគ្មានភ័ស្តុតាងពិតប្រាកដអញ្ចឹងហើយអ្វីដែលអ្នកសារព័ត៌មានបានសួរទៅដល់ឯអាដាមដើម្បីឲ្យឯអាដាមនឹងបញ្ជាក់ឬឯអាដាមនឹងធ្វើការស៊ើបអង្កេតហើយធ្វើអង្កេតហើយឯអាដាមត្រូវតែយកមកធ្វើការបកស្រាយដើម្បីជម្រាបជូនដល់មហាជននៅការចោតប្រកាន់ទាំងឡាយហ្នឹង ទើបដែលប្រជាពលរដ្ឋអស់ការឆ្ងល់នៃការចោទប្រកាន់ហ្នឹងមិនមែនដែលអ្នកសារព័ត៌មានគាត់បានសាកសួរទៅលើឯអាដាមអោបជំទានដែលជាស្ថាប័នប្រចាំអង្គពុករួយហើយបែជាអាដាមមិនបានឆ្លើយទេចោតប្រកាន់អ្នកសារព័ត៌មានថាលោកយកមេត្រាទីប្រមាណដើម្បីមកចោតសួរទៅដល់លោកឬលោកយកព័ត៌មាននឹងមកផ្ចង់លោកដើម្បី អានឹងវាជាការមួយដែលលោកកំពុងតែរលេះបាទគិតខ្លួនពីការដែលលោកកំពុងតែទទួលទូនីតិជាស្ថាប័នប្រឆាំងនៃអំពើពុករលួយលោកកំពុងតែគិតវេះលោកកំពុងតែបិទភ្នែកមិនសម្លឹងមើលនៃអំពើពុករលួយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាបណ្ដោយឲ្យមន្ត្រីមួយចំនួនកំពុងតែសបាយចិត្តនៅក្នុងការ កេងប្រវាញ់ផលប្រយោជន៍ជាតិដើម្បីក្រុមគ្រួសារបពពួកនិយមទៅវិញអានេះវាជាការមួយដែលកំហុសយ៉ាងធ្ងន់ធ្ងរពីលោកអោជំទានដែលជាស្ថាប័នប្រចាំនៃអង្គើពុករលួយវាជាកំហុសយ៉ាងធ្ងន់ធ្ងរវាស្មើទៅនឹងលោកអោជំទានកំពុងតែបណ្ដោយឲ្យជនល្មើសឬក៏បណ្ដោយឲ្យជនណាដែលកំពុងតែរួមគំនិតរួមដៃគ្នាធ្វើទង្វើអង្គើពុករលួយដើម្បីបំផ្លាញផលប្រយោជន៍ជាតិទៅវិញ អានឹងខ្ញុំសូមផ្ដាំផ្ញើទៅដល់លោកអោបយន្ទានជាពិសេសឲ្យលោកអោបយន្ទាននឹងមេត្តា ធ្វើការពិចារណាសារឡើងជាថ្មីបាទហើយខ្ញុំមានវីដេអូឃ្លីបមួយទៀតអំពីបញ្ហាដែលលោកហ៊ុនសែនបាទណាប៉ុន្តែវីដេអូមួយនេះខ្ញុំក៏សូមឃើញបងប្អូនជាច្រើនណាស់ដែលគាត់បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះបញ្ហាទាំងអស់ហ្នឹងបាទ ចំពោះបញ្ហាហ្នឹងគឺខ្ញុំសូមចូលទៅក្នុង account Facebook ខ្ញុំមួយទៀតដើម្បីខ្ញុំឆែកមើលអឺវីដេអូទាំងអស់ហ្នឹងដោយសារខ្ញុំអត់បានบันทึกទុកបងប្អូនអត់បានบันทึกទុកហើយខ្ញុំនឹងចូលទៅក្នុង account របស់ខ្ញុំបាទអញ្ចឹងឯកឧត្តមបែកកម្មដ្ឋានបាទនឹងឲ្យម្ចាស់បងប្អូនបាទអំពើពុករលួយបាទជំរាបសួរបងប្អូនអរគុណច្រើនចំពោះការសម្ដែងមតិឬក៏យោបល់របស់បងប្អូនប្រិយមិត្តដែល តាមដាននៃការ live បន្តផ្ទាល់របស់ខ្ញុំយើងជួយផ្ដល់យោបល់គ្នាផ្ដល់មតិគ្នា ដើម្បីយើងទទួលបានព័ត៌មានទាំងអស់ហ្នឹងហើយយើងផ្ដល់នៃចំណេះដឹងឲ្យគ្នាទៅវិញទៅមកហើយនឹងការមើលឃើញពីការដឹកនាំរបស់លោកហ៊ុនសែនបាទអញ្ចឹងសង្ឃឹមថាមានតែបងប្អូនកូន ខ្មែរទេពោះរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីឬមន្ត្រី ស្ថាប័នប្រឆាំងអំពើពុករលួយហ្នឹងគេអត់ធ្វើការសម្រាប់ជូនដល់រដ្ឋទេគេធ្វើការសម្រាប់បំរើគណៈបកនយោបាយរបស់គេបំរើ ក្រុមបកពួករបស់គេអញ្ចឹងសំខាន់បំផុតគឺបងប្អូនពលរដ្ឋខ្មែរយើងទាំងឡាយហ្នឹងយើងត្រូវចូលរួមបាទត្រូវចូលរួមតាមដានអ្នកនយោបាយនៅក្នុងបច្ចុប្បន្នហ្នឹងដែលគេកំពុងតែធ្វើការរួមគំនិតគ្នាដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍ជាតិបាទ ផលប្រយោជន៍ជាតិយើងហើយធ្វើឲ្យជាតិយើងនឹងត្រូវមានការលិចលង់ទៅតាមការដឹកនាំដោយក្រមបពុនិយមឬគ្រូសានិយមយើងបានឃើញយើងក៏បានឮសំឡេងឬសម្ដីរបស់លោកហ៊ុនសែនដែលគាត់និយាយថាអឺបញ្ហាថ្នាក់ដឹកនាំឬ អ្នកដែលដឹកនាំបន្តវេនគឺកូនប្រុសរបស់គាត់ឬក៏ជាចៅរបស់គាត់ឬក៏ជាក្មួយរបស់គាត់បន្តវេនទៅទៀតអានឹងហើយជាការមួយដែលកូនខ្មែរយើងមានការហានិភ័យខ្ពស់សម្រាប់ប្រទេសកម្ពុជាយើងព្រោះបញ្ជាក់ឲ្យឃើញថាលោកហ៊ុនសែនគាត់បានយកប្រទេសកម្ពុជាយើងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ត្រកូលហ៊ុនសែនទៅហើយ ប្រសិនបើលោកហ៊ុនសែនគាត់និយាយថាមិនមែនជាអ្នកដែល គ្រប់គ្រងប្រទេសកម្ពុជាជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជាអានឹងវាខុសហើយពោះលោកហ៊ុនសែនបាននិយាយខ្លួនឯងថា បន្តប្រទេសលោកហ៊ុនសែននឹងធ្វើជាអមរបស់នាយករដ្ឋមន្ត្រីឬជាតារបស់នាយករដ្ឋមន្ត្រីឬជាទូតរបស់នាយករដ្ឋមន្ត្រីអញ្ចឹងបានជាក់ឲ្យឃើញថាប្រទេសកម្ពុជាយើងត្រូវបានលោកហ៊ុនសែននឹងអឺគេយកជាកម្មសិទ្ធិរបស់ខ្លួនបាទហើយចំណុចមួយនេះចំណុចមួយនេះខ្ញុំនឹង ក៏ចិត្តដល់ម៉ោងខ្ញុំទៅហើយបាទចិត្តដល់ម៉ោងខ្ញុំប៉ុន្តែកុំភ័យបងប្អូនខ្ញុំនឹងបន្តនិយាយចំណុចដែលលោកហ៊ុនសែននិយាយតិចបងប្អូនប្រហែលជាគួរឲ្យសើចបាទតោះស្ដាប់ទាំងអស់គ្នាក្នុងស្ថានភាពចេះធ្វើក៏ខុសមិនធ្វើក៏ខុសឥឡូវអាដាមអគ្គរដ្ឋទូតជួយពិចារណាខ្ញុំមើលបើខ្ញុំនៅស្ងៀមអត់ធ្វើសកម្មភាពរឿងមិនមកយកមកនៅតែដដែលហ្នឹង ដល់ពេលខ្ញុំទៅធ្វើគេថាខ្ញុំខុសខ្ញុំមិនធ្វើក៏គេថាខុសអញ្ចឹងធ្វើទៅល្អជាងមិនធ្វើហើយលទ្ធផលវានឹងចេញតាមក្រោយវាមិនមែនចេញមួយថ្ងៃពីរថ្ងៃទេកម្ពុជាដំណើរការចរចា4ឆ្នាំទើបឈានដល់ប៉ុន្តែមីអាម៉ាគេដាក់កំណត់ត្រឹមតែខែសីហាឆ្នាំ2023គេបោះឆ្នោតគេបោះឆ្នោត ចឹងទេគ្រាន់តែខ្ញុំមិនបានជួបជាមួយអ្នកនេះមិនបានជួបជាមួយអ្នកនោះជួបតកៅយោទីគឺជាគេហៅថាបរាជ័យអាហ្នឹងក្រុមបរាជ័យហ្នឹងក្រុមអាហ្នឹងក្រុមខ្មែរជាមួយនឹងអាដែងពួកចូលក្នុង Facebook ទៅសេខ្មែរផងទៅសេអាដែងនេះផងយើងយល់ណាយើងយល់ហើយខ្ញុំនឹងស្ដាប់បន្តទៅទៀតនៅបទអត្ថាធិប្បាយទេនេះ ប៉ុន្តែខ្ញុំគ្រាន់តែឆ្លើយតបទៅអង្គគេចុងដែលជាអតីតអតីតបាទចំណុចនេះខ្ញុំថានឹងលើកឡើងមកដោយសារដែលវាពាក់ព័ន្ធចំពោះនឹងប្រទេសកម្ពុជាយើងដែលយើងហៅថាអាស៊ានវិលជុំខ្ញុំនិយាយអត់ឈប់ទេចំពោះបញ្ហាអាស៊ានវិលជុំបាទចំណុចនេះ ខ្ញុំទទួលបានព័ត៌មានមកថាបណ្ដាទូទាំងសកលលោកគឺគេអាចមិនចូលរួមនៃកិច្ចប្រជុំអាស៊ានដោយកម្ពុជាយើងអឺជាប្រធានអាស៊ានវិលជុំដឹកនាំដោយលោកហ៊ុនសែនអញ្ចឹងខ្ញុំគិតថាប្រធានអាស៊ាននៃក្រោមរបបលោកហ៊ុនសែននេះ ប្រហែលជាប្រធានស្រមោលឬក៏ប្រធានខ្មោចបាទពោះកម្រណាស់បងប្អូននឹងទទួលបានជាប្រធានអាស៊ានមួយណារហូតដល់10ឆ្នាំ បាទរហូតដល់10ឆ្នាំទើបយើងអាចទទួលបាន ប្រធានអាស៊ានព្រោះយើងជាប្រធានអាស៊ានវិលជុំអញ្ចឹងនៃសកម្មភាពនិងទង្វើ របស់លោកហ៊ុនសែនដែល បានចុះទៅមីយ៉ាន់ម៉ាឬប្រទេសភូមាហ្នឹងធ្វើឲ្យសមាជិកអាស៊ានហ្នឹងគាត់មាន ការអស់សង្ឃឹមយ៉ាងខ្លាំងអស់សង្ឃឹមចំពោះមេដឹកនាំរបស់ ប្រទេសកម្ពុជាយើងដែលកំពុងតែចូលរួមគ្រប់គ្រងនៃអង្គពើហុកក្រិតកម្មសម្រាប់មនុស្សជាតិបាទជាការពិតបងប្អូនជនរួមជាតិ យើងមើលឃើញហើយក្រោយពេលដែលលោកហ៊ុនសែនបានចុះទៅប្រទេសមីយ៉ាន់ម៉ាឬយើងហៅថាភូមាហ្នឹងគឺលោកហ៊ុនសែនអត់បានចុះដើម្បីទៅជួបនៃភាគីទាំងប្រជាជនឬភាគីដែលអ្នកដែលប្រឆាំងទៅនឹងមីរដ្ឋបហានោះទេបែរជាលោកហ៊ុនសែនទៅជួបតែមីរដ្ឋបហាមីអងលៀងអញ្ចឹងធ្វើឲ្យសមាជិកអាស៊ានយើងមានការអស់សង្ឃឹម ទៅលើមេដឹកនាំប្រទេសកម្ពុជាយើងយ៉ាងខ្លាំងក្នុងនាមដែលយើងកំពុងតែកាន់ចូលមកដល់កំពុងតែឈានមកដល់ជាប្រធានអាស៊ានវិលជុំអញ្ចឹងក្នុងប្រធានអាស៊ានវិលជុំនេះខ្ញុំអាចជាគិតថាវាគ្រាន់តែជាខ្មោចនៃប្រធានអាស៊ានតែប៉ុណ្ណោះទេពួកខ្ញុំមើលឃើញថាវាអាចជាមិនមានសមាជិកអាស៊ាននឹងចូលរួមដើម្បីមកប្រជុំអាស៊ានទេ យើងឃើញប្រហែលអន្សមមិញសមមួយថ្ងៃហ្នឹងឃើញលោកហ៊ុនសែនហ្នឹងបានពន្យាពេលប្រជុំនៃរដ្ឋមន្ត្រីការបរទេសដោយសារខ្ញុំជឿជាក់ថា ប្រហែលជាអត់មានអ្នកណាគេចូលរួមនៅក្នុងអង្គប្រជុំបាទឬសំលេងអាឈឹមខ្ពើមដល់ទៀតនិយាយមែនបាទនឹងហើយហើយមានសំលេងទៀតបាទសំលេងទៀតខ្ញុំ ខ្ញុំអត់ទាន់បានផុសទេបងប្អូនណាคลิปមួយដែរទេខ្ញុំចង់ search ដែរអូបងប្អូនអើយបាទមិនដឹងខ្ញុំផុសហើយប៉ុន្តែខ្លាចខ្ញុំអូសហូបាទចាំមើលខ្ញុំអូសមកវិញសិនខ្ញុំបានផុសបាទនៅកន្លែង You're listening to Radio Free Asia. The following program is in Khmer. អូ អត់អត់មាននេះបងប្អូនខ្ញុំមកខ្ញុំបានផុសហើយសូមការអភ័យទោសបងប្អូន ដោយសារអត់មានបាទមានคลิปមួយទៀតលោកហ៊ុនសែនបានចោទប្រកាន់អឺ comment បាទនៅក្នុងនៅក្នុងហ្នឹងខ្ញុំក៏អត់អាចចូល comment លោកហ៊ុនសែនបានដែរឲ្យតែនរណាចូល comment លោកហ៊ុនសែនគឺលោកហ៊ុនសែនហ្នឹងគាត់បន្លុក comment យើងចូលអស់ហើយបងប្អូនបន្លុក comment យើងចូលអស់អញ្ចឹងនៅក្នុង comment ហ្នឹងវាមិនមែនដូច អ្វីដែលលោកហ៊ុនសែនថាអ្នកដែល comment នៅក្នុងអា Facebook ហ្នឹងគឺមានខ្មែរយើងជាមួយនឹងភូមិមានអង្គុយជុំគ្នាមកទៅសេព័ត៌មានសរសេរ comment ដើម្បីវាយប្រហារនៅក្នុងเพจរបស់លោកហ៊ុនសែនតាមការពិតលោកហ៊ុនសែនគឺជាមនុស្សមួយដែលគាត់ល្ងងគាត់អត់ដឹងថាការប្រើប្រាស់នៃប្រព័ន្ធអ៊ីនធឺណិតឬអេលិចត្រូនិកហ្នឹងវាមានការជឿងលឿនដល់ប៉ុណ្ណាទេ ភូមាក៏អាចសរសេរអក្សរខ្មែរបាន នៅក្នុង comment ខ្មែរក៏អាចសរសេរអក្សរភូមាបាន នៅក្នុង comment ក៏ប៉ុន្តែលោកហ៊ុនសែនហ្នឹងហេតុតែគាត់ស្ថិតនៅក្នុងមនុស្សមួយ ដែលគាត់ល្ងងខ្លៅគាត់អត់ដឹងអំពីបច្ចេកវិទ្យាសម័យឥឡូវវាជឿនលឿនបាទចឹងហើយលោកហ៊ុនសែនហ្នឹងក៏អត់ដឹងដែរអត់ដឹងខ្យល់អីចឹងគាត់ថាខ្មែរហើយនឹងភូមាមីយ៉ាន់ម៉ាលោកហ៊ុនសែនហៅអីគេបញ្ញអីគេទេខ្ញុំភ្លេចបាត់ហៅអីគេ បាទណាកហៅអីគេវីយ៉ាន់ម៉ាហ្នឹងហ៊ុនសែនកហៅអីបញ្ញាម៉ាអីគេបញ្ញាម៉ាបាទហៅថាបញ្ញាម៉ាតែមីយ៉ាន់ម៉ាហ្នឹងលោកហ៊ុនសែនហៅថាបញ្ញាម៉ាបញ្ញាម៉ាឬក៏មីយ៉ាន់ម៉ាឬក៏មៀនម៉ាឬក៏ភូមាបាទអញ្ចឹងលោកហ៊ុនសែនហ្នឹងគាត់អត់ដឹងអំពីការប្រើប្រាស់នៃគ្រឿងអេឡិចត្រូនិកឬក៏បច្ចេកវិទ្យាសម័យឥឡូវគឺវាមានការជឿនលឿនណាស់បាទសម្បីក្មេង មិនចេះអសរក្តីក៏អាចសរសេរអសរបានដែរណាក៏អាចសរសេរអសរបាននៅលើគ្រឿងអេលិចត្រូនិក បាទគ្រឿងអេលិចត្រូនិកអញ្ចឹងបញ្ជាក់ឲ្យឃើញថាលោកហ៊ុនសែនហ្នឹងគាត់ចេះតែដើរលៀបពណ៌គេទៅដើរចោតប្រកាន់គេដោយគ្មានមូលហេតុពិតប្រាកដព្រោះវាគាត់មានការអាម៉ាស់ខ្លាំងណាស់នៅក្នុងទស្សនកិច្ចរបស់លោកហ៊ុនសែនបានជន់នៅលើទឹកដីមីយ៉ាន់ម៉ាហៅថាលោកលោកហ៊ុនសែនហៅថាបញ្ញម៉ាហ្នឹងបាទ មានការអាម៉ាស់ខ្លាំងដោយមានការវាយប្រហារពីមហាជនរបស់មីយ៉ាន់ម៉ាឬបញ្ញមានឹងខ្លាំងមកលើលោកហ៊ុនសែនហើយធ្វើឲ្យលោកហ៊ុនសែននឹងបរាជ័យនៅក្នុងការទស្សនកិច្ចបាទបរាជ័យយ៉ាងខ្លាំងដោយអត់មានការគ្រប់គ្រងពីមហាជនមីយ៉ាន់ម៉ាឬបញ្ញមានឹងទេទាំងទាំងដែលប្រជាពលរដ្ឋខ្លួនឯងក៏អត់បានគ្រប់គ្រងនៃដំណើរទស្សនកិច្ចរបស់លោកហ៊ុនសែនបានធ្វើទស្សនកិច្ចនៅ មីយ៉ាន់ម៉ាឬបញ្ញាម៉ានឹងដែរបាទខ្លាំងបានតែនៅថៃទេពួកអា7សណ្ដាន បំពុលគ្រប់រឿងមិនមែនខ្លាំងនៅក្នុងទោះខ្លាំងនៅក្នុងថៃក៏ដោយ បាទសេរីភាពឯកជនបាទហ៊ុនសែនធ្វើការងារតាមតែអារម្មណ៍បាទជាការពិតម្ចាស់ប្អូនហ៊ុនសែននឹងធ្វើការតាមតែអារម្មណ៍របស់ខ្លួនទេគឺគាត់អត់បានយកនៅ មតិមហាជនឬក៏មតិដែលជាសមាជិកអាស៊ានបាទអ្វីដែលលោកហ៊ុនសែនធ្វើហ្នឹងគាត់អត់បានពិគ្រោះយោបល់ជាមួយនឹងសមាជិកអាស៊ានបាទគាត់អាងថាអាណត្តិនៅក្នុងអាណត្តិនេះយើងនឹងคล้ายជាប្រធានអាស៊ានយើងចង់ធ្វើអ្វីក៏បានតាមអំពើចិត្តដោយរំលងពីមតិរបស់សមាជិកអាស៊ាន ទាំង9ប្រទេសពេលដែលគ្មានការគ្រប់គ្រងពីសមាជិកអាស៊ាន ការធ្វើរបស់លោកហ៊ុនសែន សមាជិកអាស៊ានអាចចោតប្រកាន់ទៅលើលោកហ៊ុនសែនកំពុងតែរួមគំនិតខົບខិតជាមួយនឹងមីអងលៀងបាទដែលជាជនអក្រិតកម្មសម្រាប់មនុស្សជាតិហ្នឹងបាទគេចោតលោកហ៊ុនសែនថាបានទៅគ្រប់គ្រងនៃទង្វើអក្រិតកម្មរបស់មីអងលៀង វាជាការពិតព្រោះនៅក្នុងការដែលប្រទេសដែលជាសមាជិកអាស៊ាននឹងអត់ទាន់មានការគ្រប់គ្រងនៃដំណើរការទស្សនកិច្ចរបស់លោកហ៊ុនសែនឡើយទេអត់ទាន់មានអាណាមួយគ្រប់គ្រងឡើយទេរហូតដល់លោកហ៊ុនសែនវិលពីមីយ៉ាន់ម៉ាមកដល់ប្រជាណាចក្រកម្ពុជាវិញក៏អត់ទាន់មានប្រទេសដែលជាសមាជិកអាស៊ាននឹងធ្វើសេចក្តីថ្លែងការណ៍គ្រប់គ្រងនៃដំណើរទស្សនកិច្ចរបស់លោកហ៊ុនសែនឡើយដែរ អញ្ចឹងមកជឿឲ្យឃើញថាការធ្វើទស្សនកិច្ចរបស់លោកហ៊ុនសែនទៅ មីយ៉ាន់ម៉ាវាបរាជ័យទាំងស្រុង ហើយនៅក្នុងប្រធានអាស៊ាន ក្នុងនាមយើងដែលជាម្ចាស់ផ្ទះប្រធានអាស៊ានអាចជានៅក្នុងអង្គប្រជុំរដ្ឋមន្ត្រីបរទេសអាចជាជួបនៃភាពបរាជ័យមកជួបនៃភាពបរាជ័យអញ្ចឹងប្រទេសកម្ពុជាយើងនឹងคล้ายទៅជាប្រធានស្រមោលឬជាប្រធាន ខ្មោចបាទប្រធានខ្មោចដោយនៃទង្វើរបស់រដ្ឋាភិបាលខ្មែរទង្វើរបស់រដ្ឋាភិបាលខ្មែរដោយធ្វើអ្វីទៅតាមតែអារម្មណ៍របស់ខ្លួនបាទធ្វើតាមអារម្មណ៍របស់ខ្លួននឹងក្រុមបពពួកនឹងក្រុមពួកអារដ្ឋមន្ត្រីសម្ដេចដីក្រុមពួកអាមន្ត្រីអាចកអចែមណាជឿទៅតាមពពួកនឹងប្រៀបស្មើដោយកំពុងតែរុញលោកហ៊ុនសែននឹងលាក់នៅក្នុងទឹកសមុទ្រ ធ្លាក់នៅក្នុងរណ្ដៅមួយដ៏ជ្រៅដោយលោកហ៊ុនសែនគាត់អត់បានមើលពីអារម្មណ៍របស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាមើលអំពីអារម្មណ៍របស់ប្រជាពលរដ្ឋរបស់ខ្លួនហើយយកនៃមតិពីមីយ៉ាន់ម៉ាមតិពលរដ្ឋរបស់ខ្លួនមតិរបស់ថៃដើម្បីធ្វើការវិភាគពិចារណាហើយយើងអាចសម្រេចបាទដូចដែលយើង នៅប្រទេសកម្ពុជាយើងមាន50បូក1បាទ50បូក1ដើម្បីទទួលយកនៃការសម្រេចបាទក៏ប៉ុន្តែរបបលោកហ៊ុនសែនបែរជា ធ្វើអ្វីតាមតែអារម្មណ៍ខ្លួនឯងដូចបាទដោយដោយពីចាស់ប្អូនយុវជនខ្មែរគាត់បានសរសេរមកថាលោកហ៊ុនសែនធ្វើអ្វីតាមតែអារម្មណ៍របស់ខ្លួនឯងដោយមិនមើលថាតើការធ្វើនឹង គឺវាជាការមួយដែលជាការត្រឹមត្រូវទេបាទអ្នកបំរើគុណធម៌បាទសុស្ដីមេបាទសុស្ដីលោកគ្នាបាទអត់បានមើលថាតើការដំណើរទស្សនកិច្ចរបស់យើងមានការគ្រប់គ្រងពីសំណាក់មហាជននៃវៀតម៉ាដែរឬទេឬពីបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនឬក៏សមាជិកអាស៊ានដែរឬទេអានឹងគឺជារឿងមួយដែលលោកហ៊ុនសែនគូគិត គួរពិចារណាឬក៏មន្ត្រីគណៈប្រតិភូរបស់លោកហ៊ុនសែននឹងគួរតែគិតគួរតែពិចារណាគួរតែមើលបាទណាគួរតែមើលមុននឹងយើងធ្វើអីមួយ មិនមែនចេះតែធ្វើតាមតែអំពើចិត្តមុននឹងនិយាយអ្វីមួយមិនមែនចេះតែនិយាយតាមតែចិត្តចង់និយាយទេបាទដូចខ្ញុំធ្លាប់ប្រាប់លោកហ៊ុនសែនឯងចឹងមុននឹងនិយាយឲ្យកលាស់អណ្ដាត100ដងចាំនិយាយចេញមកបាទណាចាំនិយាយចេញមកមិនមែនចេះតែនិយាយទេណា មានចេះតែនិយាយទាំងដែលខ្លួនមិនដឹងអ្វីសោះឡើយបាទចេះតែនិយាយហ្មងបាទមើលខ្ញុំរមើលព័ត៌មានដែលខ្ញុំផុសហ្នឹងបាទខ្ញុំផុសហ្នឹងប្រហែលជាបាទសង្ឃឹមថាខ្ញុំអាចបានផុសទៅចុះថ្ងៃហ្នឹងព័ត៌មានហ្នឹងខ្ញុំដូចដោនឡូតមកហើយប៉ុន្តែខ្ញុំអាចបានផុស អូនេះបាទបងប្អូនអរគ្នានេះខ្ញុំឥឡូវប្រហែលជាកំពុងជេរក្នុង Facebook ទៀតហើយអ្នកជេរណាអ្នកជេរណាក្រុមតដែលហ្នឹងអ្នកជេរខ្ញុំជឿថាមានម៉ៃអាម៉ានិងខ្មែរអង្គុយជាមួយគ្នាដោយសារកមិនចូលមកកមិនភាសាខ្មែរផងកមិនជាភាសាម៉ៃអាម៉ាផង បងប្អូនមិនអាមាចេះភាសាខ្មែរពីដើមអញ្ចឹងមានអាមកក្រុមអាចនៅកន្លែងណាមួយនៅប៉ារីឬនៅអាមេរិកឬនៅថៃឬនៅហ្វីលីពីនឬនៅកន្លែងណាអង្គុយជាមួយគ្នាអញ្ចឹងខាងមីអាម៉ាគឺវាយអសរមីអាម៉ាចេញមកណាជាមួយគ្នាហ្នឹងរួចហើយខ្មែរវាយអសរខ្មែរចេញមកមីអាម៉ាទៅមិនចេះខ្មែរ អញ្ចឹងយើងដឹងមកហើយក្រមណែឯងហ្នឹងវាក្រមនិយមជ្រុលតែអញ្ចឹងណាឥឡូវបានជាខ្ញុំប្រើពាក្យថាប្រឆាំងនឹងការជួបាញ់គឺណែឯងចង់ឲ្យមនុស្សស្លាប់និងរបួសដោយសារសង្គ្រាមអញ្ចឹងណែឯងឆ្លើយមកខ្ញុំមិនប្រកាន់ទោសអតនាជាមួយដល់បងប្អូនមកយាមាទេមានដុតរូបថតខ្ញុំមានជន់រូបថតខ្ញុំមានគូសីសីប៉ុន្តែអ្នកត្រូវឃើញថា ជីវិតរបស់អ្នកនឹងត្រូវបានសងគ្រោះពីភ្នក់ភ្លើងសង្គ្រាមដោយតួនាទីរបស់អាស៊ាន ក្នុងនោះកំណត់ព្រួយ5ក្នុងដំណើរទស្សនកិច្ចដែលខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ាហើយមេដឹកនាំមីយ៉ាន់ម៉ាយល់ព្រមធ្វើរឿងនេះមិនមែនជារឿងបញ្ហាធម្មតាពេកទេ ហើយរឿងនេះវាស្ថិតនៅក្នុងកម្ពីរបស់អាស៊ាន ត្រូវបញ្ឈប់ជាបន្តនៅអំពើហ ংস ាក្នុងប្រទេសម៉ាយ៉ាម៉ាការដែលលោកហ៊ុនសែនថាជាការសង្គ្រោះប្រជាជនមីយ៉ាម៉ាវាអត់ត្រឹមត្រូវទេព្រោះលោកហ៊ុនសែនឯងទៅជួបបានទៅមីយ៉ាន់ម៉ាហ្នឹងគឺលោកហ៊ុនសែនឯងទៅជួបតែជនអក្រិតកម្មដែលសម្លាប់មនុស្សជាតិតែប៉ុណ្ណោះហើយនិយាយពាក្យថាជាការសង្គ្រោះរបៀបណា បើលោកហ៊ុនសែនបាននិយាយថា ទៅគ្រប់គ្រងមីអងលៀងឲ្យសម្រាប់ប្រជាពលរដ្ឋខ្លួនបន្តអានឹងវាទៅជាការត្រឹមត្រូវអានឹងខ្ញុំសុំឆ្លើយផ្ទុយស្រឡះពីលោកហ៊ុនសែនឯងចឹងទៅចុះបាទទៅវាជាការត្រឹមត្រូវណាព្រោះខ្ញុំបានឃើញថាបងប្អូនប្រជាពលរដ្ឋមីយ៉ាន់ម៉ាគាត់មានការខឹងសម្បានណាស់នៃ ដំណើរទស្សនកិច្ចរបស់លោកហ៊ុនសែនឯងទៅជួបមីអងលៀងដែលជាមីអក្រិតកម្ម សម្លាប់មនុស្សឃាតឬក៏ជាមេរដ្ឋប្រហារនៅប្រទេសវៀនមីយ៉ាន់ម៉ាការផ្លន់អំណាចដោយអឺប្រជាជនបានបោះឆ្នោតគ្រប់គ្រងទៅដល់លោកស្រីអង្សានស៊ូជីដើម្បីឲ្យបន្តតំណែងជាប្រធានរដ្ឋបតីនៃវីយ៉ាន់ម៉ាបើជាមីអងលៀងធ្វើការរត់ប្រហារផ្លន់អំណាចរបស់អឺលោកស្រីអង្សានស៊ូជីទៅវិញដែលជា តំណែងឬអំណាចទទួលបានពីការគ្រប់គ្រងរបស់ ប្រជាជនមីយ៉ាន់ម៉ាហើយលោកហ៊ុនសែនឯងមិនទៅជួបជាមួយនឹងភាគីប្រជាពលរដ្ឋឬភាគីដែលទទួលបានអំណាចពី មហាជនដែលជាលោកហ៊ុនសែនឯងទៅជួបជាមួយនឹងមេរដ្ឋបហាឬក៏ជាជនអក្រិតកម្មសម្រាប់មនុស្សជាតិរហូតដល់1000ឬ2000នាក់ទៅវិញអាហ្នឹងវាអត់ ជាការមួយដែលគេហៅថាជាការសង្គ្រោះទេវាជាការទៅគ្រប់គ្រងឲ្យសម្លាប់ប្រជាជនមីយ៉ាន់ម៉ាដែលយើងហៅថាជាការសម្លាប់មនុស្សជាតិទៅវិញលោកហ៊ុនសែនឯងកំពុងតែមានទូនីតិមួយដើរទូនីតិទៅគ្រប់គ្រងជនអក្រិតកម្មនេះជាទង្វើរបស់លោកហ៊ុនសែនឯងវាគឺជាទូនីតិដែលលោកហ៊ុនសែនកំពុងតែដើរទូនីតិទៅគ្រប់គ្រងជនអក្រិតកម្មសម្រាប់មនុស្សជាតិ វាមិនមែនជាការទៅដោះស្រាយបញ្ហា មីយ៉ាន់ម៉ាឲ្យឈប់បាញ់ទេបាទមិនមែនជាការដោះស្រាយឲ្យឈប់បាញ់ទេវាជាការទៅបង្កើតភ្លើងឲ្យឆេះកាន់តែខ្លាំងអានឹងទើបវាជាការត្រឹមត្រូវបាទហើយខ្ញុំប្រាប់ពីវេលាប្រហែលហ្នឹងបងប្អូន44នាទីបាទហើយខ្ញុំក៏ដល់ពេលវេលាតែប៉ុណ្្នឹងដែរបាទមិនមិនថាយូរត្រូវកាន់ការអត់ធ្មត់ឲ្យបានជាអតិបត្តិបាទ អញ្ចឹងគ្រប់ភាគីទាំងអស់ត្រូវតែប្រឈប់អំពើហិង្សាបរិជាការសម្រាប់គ្រាជាការសម្រាប់គ្រារាប់ទាំងយកក្របបែកទៅដាក់ដាក់នៅឯស្ថានទូតកម្ពុជាផងដែរបងប្អូនត្រូវយល់កម្ពុជារងទុកសោកពេកហើយបាត់ពិសោធន៍គ្រប់គ្រាន់ណាស់ទៅហើយស្លាប់ម៉ែស្លាប់ឪរបួសពីការ ពេញប្រទេសដោយសារអីដោយសារសង្គ្រាមអញ្ចឹងបានអានយោបាយបាទនេះសម្ដីរបស់លោកហ៊ុនសែនបងប្អូនហើយខ្ញុំដល់ពេលវេលាក៏សូមខន្តីចំពោះការអឺជុលមើលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងឡាយនៅក្នុងការ live បន្តផ្ទាល់របស់ខ្ញុំបើមានពេលវេលាខ្ញុំនឹងធ្វើការ live ដើម្បីជម្រាបជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋមិនទៅណាឆ្ងាយទេ ខ្ញុំនៅតែបន្តសកម្មភាពនៅក្នុងការ live ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងបំភ្លឺនៃទង្វើអយុត្តិធម៌របស់បងប្អូនប្រជាពលរដ្ឋក្រោមការដឹកនាំរបស់លោកហ៊ុនសែនឬជាទង្វើអាក្រក់នៃក្រមការដឹកនាំរបស់លោកហ៊ុនសែនដែលកំពុងតែប្រមូលក្រុមគ្រួសារបពុនិយម របស់ខ្លួនធ្វើការពួករលួយកេងប្រវាញ់ផលប្រយោជន៍ជាតិសប្ងៃនេះហើយខ្ញុំប្រៀបស្មើដូចជាកញ្ចក់មួយសម្រាប់ឆ្លុះបញ្ចាំងនៃទង្វើអយុត្តិធម៌របស់អង្គប្រជាពលរដ្ឋជូនដល់មហាជនទាំងឡាយឬទូទាំងសកលលោកឲ្យបានឃើញថាជាការរងគ្រោះដោយការដឹកនាំរបស់លោកហ៊ុនសែននៅតែបន្តអត់បានបញ្ឈប់ឬរត់ចូលបងប្អូននេះទោះបីនៅក្នុងការគ្រោះថ្នាក់ឬសវត្ថភាព មិនសូវមានបណ្ដាក្រោយនៅតែជួបជាមួយបងប្អូនជានិច្ច បាទហើយបងប្អូនកុំភ្លេចជាមួយនឹងខ្ញុំដារ៉ូហើយខ្ញុំនឹងចែកចាយព័ត៌មានបន្តទៅតាមបណ្ដាញសង្គម Facebook របស់ខ្ញុំឈ្មោះដារ៉ូស្មៃបើបងប្អូនអាចទទួលបានព័ត៌មានឬចង់មើលព័ត៌មាន